ហេតុអ្វីបានជាជប៉ុនចូលរួមជាមួយអាស៊ីសឯកសារជីវចលនៃសង្គ្រាមលោកសូមស្វាគមន៍លោកលោកស្រីប្រិយមិត្តទាំងអស់ដែលបានមកកាន់គេហទំព័រខ្មែរម្ចាស់ស្រុករបស់យើងខ្ញុំចាប់តាំងពី សតវត្សទី20ពាក្យ versalis បានក្លាយទៅជាមានន័យដូច ទៅនឹងពាក្យសាព្រោះក្រពូចคล้ายទៅជាមានន័យនៃសង្គ្រាម ប្រវត្តិវិទូរាប់មិនអស់បានចង្អុលបង្ហាញពីការកើតឡើងនៃណាស៊ីអាល្លឺម៉ង់និងហ្វាស៊ីសអ៊ីតាលី ថាមានឫសគល់នៅក្នុងសន្ធិសញ្ញាដែលបានចុះហត្ថលេខានៅក្នុងឆ្នាំ1919នៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទី1ទោះបីជាយ៉ាងណាក៏ដោយអាល្លឺម៉ង់និងអ៊ីតាលីគ្រាន់តែជាមហាអំណាចអារ្យ 2ប៉ុណ្ណោះដែលបានធ្វើឲ្យពិភពលោកធ្លាក់ចូលទៅក្នុងសង្គ្រាមក្នុង ទសវត្សរ៍ឆ្នាំ1930ជាប្របីនៃសន្ធិសញ្ញាត្រូវបាន គេគិតថាមានផលប៉ះពាល់តិចតួចលើប្រទេសជប៉ុនសតវត្សរ៍ទីវត្សរ៍ទី20ប៉ុន្តែតាមពិតព្រឹត្តិការណ៍ជំនួសមួយខ្សែដែលឈានទៅដល់ថ្ងៃជោគវាសនានោះក្នុងខែមិថុនាឆ្នាំ1919បានធ្វើឲ្យវាដូចនេះ នៅពេលដែលសន្ធិសញ្ញាត្រូវបានចុះហត្ថលេខាជាចុងក្រោយទឹកដីនៃព្រះអាទិត្យត្រូវបានរុញច្រានយ៉ាងរឹងមាំនៅលើផ្លូវដែលនឹងនាំឲ្យคล้ายទៅជាអរិយធម្មពលនៅក្នុង WW2 នៅក្នុងវីដេអូនេះយើងនឹងបញ្យល់ពីមូលហេតុដែលសន្ធិសញ្ញាคล้ายជាចម្បង ដែលបំបែកខ្នងរបស់សត្វអូតដែលរុញប្រទេសជប៉ុនឆ្ពោះទៅរកអរិយពិតប្រកបពិតប្រកបណាស់លទ្ធផលផ្សេងពីសង្គ្រាមលោកនឹងផ្លាស់ប្ដូរឬសំបីតែបញ្ឈប់សង្គ្រាមនៅលើកទី2សូមមើលថាតើអ្នកអាចធ្វើអ្វីបាន ប្រសើរជាងរដ្ឋាភិបាលប្រជាប្រវត្តិសាស្ត្រដោយការ Super Mesh ឆ្នាំ1914វាជាហ្គេមយុទ្ធសាស្ត្រអនឡាញដ៏ធំមួយ ដែលអ្នកជ្រើសរើសប្រទេសពិតប្រកបមួយដើម្បីដឹកនាំឆ្លងកាត់ កាត់សង្គ្រាមលោកលើកទី1ដោយប្រឈមមុខនឹងអ្នកលេងរហូតដល់500នាក់ ផ្សេងទៀតនៅក្នុងហ្គេមពេលវេលាចេះស្ដែងដែលអាចអូសបន្លាយជាច្រើនសប្តាហ៍អ្នកដឹកនាំជ្រើសរើសគ្រឿងនិងបច្ចេកវិទ្យារបស់អ្នកជ្រើសរើសសម្ព័ន្ធមិត្តនិងសត្រូវតាមរយៈតំណែងតំណងការទូតពិតប្រកបជាមួយនឹងអ្នកលេងផ្សេងទៀតនិងបង្កើតយុទ្ធសាស្ត្រដ៏អស្ចារ្យដើម្បីកាន់កាប់ពិភពលោក អ្នកនឹងប្រើគ្រឿងសភាវុធបុរាណនៃសង្គ្រាមលោកលើកទី1ដូចជាកំភ្លើងជនតបសេះនិងយន្តហោះរួមទាំងអាវុធសម្ងាត់ដូចជា រត់ក្រោះលែងបានទាំងទូរស័ព្ទនិងកុំព្យូទ័រដើម្បីបច្ចុប្បន្នភាពនៃផែនការពេលវេលាពិតរបស់អ្នកនៅពេលនៅពេលណាដែលអ្នកត្រូវការលេងដោយឥតគិតថ្លៃដោយទាញយកហ្គេមតាមរយៈដំណប់ភ្ជាប់របស់យើងនៅក្នុងការពិពណ៌នាយើងហើយអ្នកក៏នឹងទទួលបានអំណោយផ្ដាច់មុខ មាស15000និងកាវបុព្វហេតុនិងបុព្វលាភមួយខែដោយទឹកថ្លៃប៉ុន្តែវាអាចប្រើបានតែ30ថ្ងៃប៉ុណ្ណោះដូច្នេះកុំឲ្យខាតពេលរឿងរបស់យើងចាប់ផ្ដើមជាមួយនឹងចក្រភព ថ្មីស្រឡាំងដែលបានឈានដល់ដំណាក់កាលសកលដោយចម្បងនៅអ្វីដែល វាបានរៀបរាប់អំពីមហាអំណាចធំៗនៅអឺរ៉ុប អាមេរិកនៅចុងបញ្ចប់នៃសតវត្សទី19អតីតប្រទេសសហគ្រាសភូមិនិងឯកោរបស់ជប៉ុនបានឆ្លងកាត់ការស្ដារឡើងវិញនៅមីជីដែលជាដំណើរការមិនគួរឲ្យជឿនៃទំនើបកម្មទំនើបទំនើបហើយបានចាប់យកបច្ចេកវិទ្យាជាច្រើននៅសតវត្សក្នុងចុងបញ្ចប់ជាច្រើនទសវត្ស ដើម្បីជៀសវាងជៀសវាងការធ្វើអាណានិគមដោយមហាអំណាចបច្ចេកវិទ្យាជឿនលឿននៅអឺរ៉ុបនិងលើកកម្ពូលនៃបច្ចេកវិទ្យាវិទ្យាសាស្ត្រអឺរ៉ុបជនជាតិជប៉ុននៅសម័យនេះក៏បានចាប់យកទម្លាប់អឺរ៉ុបនៃការពង្រីកអាណានិគមនិយមផងដែរនៅទសវត្សរ៍ឆ្នាំ1890ប្រទេសជប៉ុនបានប្រើប្រាស់ ឧបត្ថម្ភភាពបច្ចេកវិទ្យាដែលរកឃើញថ្មីរបស់ខ្លួនដើម្បីអនុវត្តសិទ្ធិសញ្ញាកេងប្រវ័ញ្ចលើរាជវង្សជូសិនកូរ៉េនេះបាននាំឲ្យវាមានការប៉ះទង្គិចជាមួយរាជវង្សខ្ជុងដែលជូសិន ជាចវាយនាយលទ្ធផលគឺសង្គ្រាមចិនជប៉ុនលើកទី1នៅឆ្នាំ1894ដល់ឆ្នាំ1895ដែលបានឃើញការឡាំពាត់នៃទីក្រុង និង សមរភូមិជើងទឹកនៃទន្លេ យ៉ាលូនិងចក្រភពព្រះអាទិត្យបានរះយកឈ្នះរាជវង្សជុងដោយដៃក្លាយជាមហាអំណាចនៅអាស៊ីភាគខាងកើតប្រជាជននៃប្រទេសជប៉ុនមានមោទនភាពពួកគេបានសម្រេចគោលដៅធំមួយក្នុងគោលដៅរបស់ពួកគេដើម្បីក្លាយជាមហាអំណាចមួយប៉ុន្តែការរីកចម្រើននេះគ្រាន់តែជាការបណ្ដោះអាសន្នប៉ុណ្ណោះសិទ្ធិសញ្ញាបានចុះហត្ថលេខានៅថ្ងៃទី17ខែមេសាឆ្នាំ1895បានទទួលស្គាល់ឯករាជ្យ រាជទាំងស្រុងរបស់ប្រទេសកូរ៉េពីប្រទេសចិន ហើយបាន ប្រគល់កោះតៃវ៉ាន់កោះផុតជាងទៅឲ្យឧបទ្វីបឲ្យទៅជាប្រទេសជប៉ុន ទោះបីជាយ៉ាងណាក៏ដោយបន្ទាប់ពីការផ្ដល់សិស្សាប័នប្រទេសជប៉ុនស្រាប់តែត្រូវបានខិតជិតដោយការអន្តរាគមន៍3ដងរបស់បារាំងអាឡម៉ង់និងរុស្ស៊ីដែល បានប្រកែកថាជប៉ុន គួរតែប្រគល់ឧបទ្វីប មកប្រទេសចិនវិញនៅ ពេលដែលជប៉ុនស្វែងរកជំនួយពីសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសពួកគេជំនួសវិញបានណែនាំជប៉ុនឲ្យដំឡើងថ្លៃសំណងជាការជំនួយឧបទ្វីប London ទោះវាគ្មានចំហទប់ទល់នឹងមហាអំណាចទាំង3ដោយយោធានោះ បន្ទាប់មក ចំពោះភាពតក់ស្លុតនិងការមានកំហឹងរបស់ប្រទេសជប៉ុនរុស្ស៊ីភ្លាមៗបានចុះហត្ថលេខាលើកិច្ចសន្យា ជួលរយៈពេល25ឆ្នាំនៅអូប៉ាទ្វីបហើយបានចាប់ផ្ដើមបង្កើតមូលដ្ឋានទ័ពជើងទឹកនៅផាត់អឺរ៉ូវវិច្បាស់ណាថាក្នុងចំណោមសមាជិក នៃប្រជាជាតិនានាជប៉ុនមិនដែលត្រូវបាន យកចិត្តទុកដាក់ក្នុង ខ្លាំងដូចជាមហាអំណាចអឺរ៉ុបណាមួយឡើយជប៉ុនមិនសប្បាយចិត្តនឹងលទ្ធផលនេះប៉ុន្តែមិនមែនឯកោទេ អង់គ្លេសដែលជាគូប្រជែងភូមិសាស្ត្រនយោបាយសំនយោបាយសំខាន់របស់រុស្ស៊ីក៏ប្រយ័ត្ននឹងការឈ្លានពានរបស់គេនៅក្នុងប្រទេសចិនផងដែរដូច្នេះសម្ព័ន្ធភាពអង់គ្លេសជប៉ុននៅឆ្នាំ1902ត្រូវបានចុះហត្ថលេខាដើម្បីទប់ស្កាត់ការពង្រីក របស់រុស្ស៊ីនៅអាស៊ីខាងកើត។ ទីបំផុត បានអនុម័តឲ្យជប៉ុនអាចស្ដារមុខមាត់ដែលខ្លួនបានបាត់បង់នៅក្នុងឧបទ្វេហេតុហើយបានអនុញ្ញាតឲ្យចក្រភពវ័យក្មេងសម្រេចបាននៅគោលដៅភូមិសាស្ត្រនយោបាយចម្បងរបស់ខ្លួន នៅ ក្នុងតំបន់នេះបានបង្កើតជាការបង្កើតការគ្រប់គ្រង លើប្រទេសកូរ៉េដែលវាបានធ្វើឲ្យការកេងប្រវ័ញ្ចពាណិជ្ជកម្មដល់ជូសិន ជាមួយនឹងសន្ធិសញ្ញា មិនស្មើគ្នាហើយគូឲ្យអស់សំណើចគឺការ រុះរើសិទ្ធិសញ្ញាមិនស្មើគ្នាទាំងអស់នៅសេសសល់ដាក់លើ ខ្លួនដោយមហាអំណាចអឺរ៉ុបនៅពេលដែលពួកគេបានបង្ខំឲ្យជប៉ុនបើប្រទេសកាលពីប៉ុន្មានទសវត្សរ៍មុនទោះជាយ៉ាងណាក៏ដោយ ប្រទេសជប៉ុន មានទស្សនៈរបស់ខ្លួនលើច្រើនជាងប្រទេសកូរ៉េហើយក៏បានស្វែងរកផ្នែកនៃឥទ្ធិពលក្នុងរង្វង់មូលនៃអាស៊ីគឺ Majority ឲ្យឱកាសរបស់ពួកគេបានមកដល់នៅពេលដែលរាជវង្សខ្ជុងត្រូវបាន លេបត្របាក់នៅក្នុងការបះបោររបស់អ្នកប្រដាល់នៅឆ្នាំ1899ឆ្នាំ1901ដែលក្នុងនោះប្រទេស ចំនួន8ដែលមានផល ប្រយោជន៍អាណានិគមនៅក្នុងប្រទេសចិនទុនខ្សោយ ត្រេកត្រអាលនិងស្ថិរភាពចិនបានឈានជើង ចូលដើម្បីជួយអធិរាជជង់ហើយនឹងកម្ចាត់ការបះបោរជប៉ុននិងរុស្ស៊ីបានរកឃើញខ្លួនឯងនៅ ខាងគ្នាក្នុងចំនួននេះប៉ុន្តែលទ្ធផលនៃសង្គ្រាមបានបង្កឲ្យមានចំនួនរវាងប្រទេសទាំងពីរបន្ថែមទៀតនៅចុងបញ្ចប់នៃការបះបោររុស្ស៊ីបានបញ្ជូនទៅរុស្ស៊ីបានបញ្ជូនទៅហ៊ាន ប្រមាណជាង1.77000នាក់ទៅកាន់ មិនជូរីក្រោយលេសថាការការពារការកសាងសង់ផ្លូវ ដែកនៅក្នុងតំបន់ពីពួកបាបោដោយសន្យាថាពួកគេ នឹងដកខ្លួនចេញនៅពេលដែលការបះបោ បានបញ្ចប់បន្ទាប់ពីការបះបោទាហាន100,000នាក់នៅតែតាំងពីលំនៅនៅមិនជូរី នៅឆ្នាំ1903រុស្ស៊ីមិនទាន់បានកំណត់ពេលវេលាសម្រាប់ការដកទ័ពចេញឡើយទេ មិនយូរប៉ុន្មានរុស្ស៊ីកាន់តែមានភាពក្លាហានហើយចាប់ផ្ដើមសាងសង់ផ្លូវចូលកូរ៉េដោយមើលឃើញថា ទាំងអស់នេះគឺជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់ខ្លួនប្រទេសជប៉ុនបានព្យាយាមដោះស្រាយការទូតជាមួយនឹងការទន្ទ្រាមរបស់រុស្ស៊ីប៉ុន្តែគ្មានអ្វីកើតឡើងនោះទេ ជាពិសេសជាលទ្ធផលនៃការវោហាសាស Yellow Rail ដែលជាជំរុញឲ្យជាតិសាសដែលត្រូវជំរុញដោយ Kaiser 2ទៅលើ ជាលទ្ធផលគឺជាសង្គ្រាមរុស្ស៊ីជប៉ុនដល់មហន្តរាយនៅឆ្នាំ1994ឆ្នាំ1995ដែលឃើញការប្រយុទ្ធដូចជា Koden និងសមរភូមិជើងទឹករឿងព្រេងនិទាន របស់គេជាលើកដំបូងក្នុងប្រវត្តិសាស្ត្រទំនើបដែលមហាអំណាចអាស៊ីមួយ បានពីឆ្នាំមហាអំណាចអឺរ៉ុបជាមួយនឹងមួយដែលបានបញ្ជូនរលកឆក់ពីដែកពីពេញពិភពលោក ប្រទេសជប៉ុនបានលេចចេញជាមហាអំណាចនៅអាស៊ីប៉ុន្តែស្រដៀងទៅនឹងរុស្ស៊ីដែរបានខ្សែធនដោយសង្គ្រាមហើយមានបំណងចង់ធ្វើកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ1910 កូរ៉េខ្លាចជាអាណានិគមរបស់ជប៉ុនជាផ្លូវការហើយអនុញ្ញាតឲ្យប្រទេសនេះត្រូវបានគេកេងប្រវ័ញ្ចកាន់តែប្រិយផ្សាយថែមទៀតប៉ុន្មានឆ្នាំចុងក្រោយមកឱកាសចំណេញច្រើនបំផុតក្នុងប្រវត្តិសាស្ត្រជប៉ុនបានកើតឡើងគឺសង្គ្រាមដ៏អស្ចារ្យនៅពេលផ្ទុះចំនួនជប៉ុនបានស្នើឲ្យអង់គ្លេសជាសម្ព័ន្ធមិត្តថាគួរចូលក្នុងសង្គ្រាមក្នុងលក្ខ ខណៈក្របខ័ណ្ឌដែលអាចដណ្ដើមយកទឹកដីអាល្លឺម៉ង់កាន់កាប់នៅអាស៊ីប៉ាស៊ីហ្វិកលើកដំបូងចក្រភពអង់គ្លេសមានការស្ទាក់ស្ទើរប៉ុន្តែបានស្នើសុំជាផ្លូវការនៅជំនួយពីប្រទេសជប៉ុនក្នុងការបំផ្លាញ កងអនុសេនាធំអាស៊ីបូព៌ារបស់អាល្លឺម៉ង់ដែលដឹកនាំដោយវុនស្ពេតបានផ្ដល់ឲ្យជប៉ុនជាផ្លូវការនៅឋានៈជាសព្វនមិត្តពេញលេញដោយធានានៅការគ្រប់គ្រងរបស់ខ្លួននៅក្នុងសន្និសិទសន្តិភាពនៅពេលខាងមុខនោះនិងដើម្បីគ្រប់គ្រងការទៀមទារបស់ជប៉ុនលើកម្មសិទ្ធិរបស់អាល្លឺម៉ង់នៅក្នុងប្រទេសចិនយ៉ាងណាក៏ដោយអង់គ្លេសក៏បានប្រមានជប៉ុនយ៉ាងស្ងៀមស្ងាត់មិនឲ្យដណ្ដើមយកទឹកដីអាល្លឺម៉ង់ដែលកាន់កាប់នៅភាគខាងត្បូងឬប៉ាស៊ីហ្វិក ខាងកើតដែលអង់គ្លេសបានដាក់បញ្ចូលដោយកងកម្លាំងដែលមានមូលដ្ឋាននៅឋាននៅអូស្ត្រាលីនៅណូវែលសេឡង់ជប៉ុននឹងធ្វើការដោយដាក់អនុសាសន៍សារវ៉ាត់ ទៅប្រទេសអាល្លឺម៉ង់នៅថ្ងៃទី23ខែសីហាឆ្នាំ1914ដែលមិនមានចម្លើយដែលនាំឲ្យជប៉ុនឡោមព័ទ្ធកំពង់ផែ របស់ចិននៅដែលគ្រប់គ្រងដោយអាល្លឺម៉ង់ការឡោមព័ទ្ធបានឃើញលើកដំបូងជាច្រើននៅក្នុងប្រវត្តិសាស្ត្រយោធាពីនាវាផ្ទុកយន្តហោះសមុទ្រ WAK របស់ប្រទេសជប៉ុន បានធ្វើការវិឆ្មក់ជើង ទឹកជើងអាកាសលើកដំបូង ប្រឆាំងនឹងគោលដៅរបស់អាល្លឺម៉ង់នៅក្នុងខេត្តសិនជា និងកប៉ាល់នៅឈូងសមុទ្រការវាយឆ្មក់ទម្លាក់ក្របបែកពេលយប់ដំបូងហើយអាចជោគជ័យនឹងមានជ័យជំនះលើកដំបូងនៅលើអាកាសនៅពេលដែលអះអាងថាជាការទម្លាក់ក្របបែកដែលគួរឲ្យឈ្នះនឹងជឿទឹកចិត្ត100%មិនស្ដាប់ជាទីមិត្តត្រីតើប្រវត្តិសាស្ត្របន្តនឹងទៅជាយ៉ាងណាយើងខ្ញុំនឹងដកស្រង់នៅប្រតិបត្តិព័ត៌មានបន្ទាប់សូមប្រិមិត្តឬចាំតាមដានស្ដាប់សូមអរគុណសូមជម្រាបលាជួបគ្នា